បងប្អូនមូស្លីមទាំងអស់ជាទីស្រឡាញ់នៅក្នុងរបស់នៅក្នុងមេរៀនរបស់យើងថ្ងៃនេះយើងបន្តអំពីជំពូកនៃយើងអំពីមហិរឬក៏ប្រាក់បណ្ណការដែលបរោះឲ្យទៅលើស្ត្រីដើម្បីរៀបអភិវិពានៅក្នុងមេសាឡាស់នេះគឺអ៊ុលម៉ាបានលើកឡើងថាស្ត្រីភេទមានសិទ្ធិគ្រប់គ្រងប្រាក់បណ្ណការដែលបរោះផ្ដល់ឲ្យត្រឹមពាក់កណ្ដាលទេ ដោយគ្រាន់តែអិយៈកបុលចប់ហើយសម្រាប់នាងគឺសម្រាប់ស្ត្រី ដែលខ្លាយទៅជាប្រពន្ធរបស់គេនេះគឺនឹងអាចទទួលបាន ផល ពីប្រាក់បណ្ណាការនោះទោះបីជាមុនពេលដែលទទួលបាន កម្មសិទ្ធិពេញលេញក៏ដោយក្នុងមសាឡានេះគឺអូឡាម៉ាចង់និយាយថាឧទាហរណ៍ថាប្រាក់បណ្ណាការខ្លះជារបស់ ហើយរបស់នោះរបស់ដែលគេកំណត់ផ្ដល់ឲ្យហើយបរិយាប្តីផ្ដល់ឲ្យហើយហើយរបស់នោះស្ថិតនៅក្នុងការឈ្នួលមានន័យថាដាក់ជារបស់ជួលដល់ឡើយឧទាហរណ៍បរិយាប្តីបានកំណត់ផ្ទះមួយល្វែងនេះឲ្យទៅប្រពន្ធក្នុងតម្លៃជាប្រាក់ស៊ីកវិនក្នុងករណីនេះពេលដែលអ៊ីយ៉ាប់កបុលចប់ស្ត្រីនោះជាជាប្រពន្ធគឺមានសិទ្ធិគ្រប់គ្រងផ្ទះដែលគេឲ្យនេះណាជាប្រាក់បានការត្រឹមតែពាក់កណ្ដាលទេ ហើយនៅពាក់កណ្ដាលទៀតនៅពេលណាគឺនៅពេលណាហើយដែលបរិះជាប្តីគឺរួមសង្វាស់ជាមួយគាត់ជាប្រពន្ធនេះពេលនេះបានកម្មសិទ្ធិផ្ទះទាំងមូលនេះបានឲ្យបានធ្លាក់មកលើគាត់ជាកម្មសិទ្ធិតែមួយតែម្ដងតែក្នុងករណីដែលគាត់អ៊ីយ៉ាប់កបួលហើយមានន័យថាខ្លាយទៅជាប្តីប្រពន្ធហើយក៏ប៉ុន្តែផ្ទះនេះឧទាហរណ៍ស្ថិតនៅក្នុងការជួលនៅឡើយអញ្ចឹងស្ត្រីនេះបើទោះបីជាគាត់មិនទាន់បានប្តីមិនទាន់បានផ្ទេរសិទ្ធិឲ្យគាត់ជាខ្លាយជាកម្មសិទ្ធិផ្លូវការតាមច្បាប់ ប៉ុន្តែច្បាប់សាសនាអ៊ីស្លាមកាលណាបកគលឲ្យចេះគឺមានហើយប៉ុន្តែត្រូវធ្វើឯកសារអីបកគលតាមកាប់ទោះបីជាមិនទាន់បានបកគលឯកសារជាផ្លូវច្បាប់ក៏ដោយតែគាត់មានសិទ្ធទទួលលុយកាក់ដែលជាឈ្នួលនោះអាផ្ទះនេះគាត់ដឹងអាបានពាក់កណ្ដាលប៉ុន្តែអាឈ្នួលនោះមុនពេលដែលគាត់ទទួលបានជាកម្មសិទ្ធិផ្លូវការក៏ដោយក៏ឈ្នួលនោះធ្លាក់មកលើគាត់ជាស្ត្រីផងដែរតែបើសិនជាគាត់រួមសង្វាក់នេះហើយអានេះវាជារឿងមួយធ្លាក់មកលើគាត់ទាំងអស់ហើយ តែនៅត្រង់ចំណុចថាចុះប្រសិនបើបរិយាជាប្តីគាត់យឺតយ៉ាវឬក៏មិនទាន់បាន ចូលរំលែកជាមួយគ្នាទេទោះបីជាយូរខែក៏ដោយចឹងអាចឈ្នួលចាប់ពីថ្ងៃអ៊ីយ៉ាប់ក៏ពលមកគឺធ្លាក់ទៅលើប្រពន្ធរបស់នេះគឺជាអ្វីដែលអូនមកបានលើកឡើងដើម្បីជៀសវាងកុំឲ្យមានការបញ្ហាកើតឡើងចំពោះមសាឡាមួយទៀតដែលជ្រកចូលនៅក្នុងមសាឡានេះដែរគឺត្រង់ថា ប្រសិនបើអ៊ីយ៉ាប់កបូលខ្លាយដូចជាប្រៃប្រពន្ធហើយ តែមានការបែកបាក់គ្នាមុនពេលនៃការដំណេករួមដំណេកជាមួយគ្នាសួរថាស្ត្រីមានសិទ្ធិគ្រប់គ្រងប្រាក់ស៊ីកវិននឹងត្រឹមប៉ុន្មានគឺត្រឹមតែពាក់កណ្ដាលទេអានេះគេឲ្យយើងឧទាហរណ៍បាញ់នេះគេឲ្យជាផ្ទះចុះប្រសិនបើគេឲ្យជាលុយជាទម្លាប់ស្រុកយើងអ្នកខ្លះឲ្យស៊ីកវិនជាលុយឧទាហរណ៍ថាមួយតម្លឹងសម្រាប់ជាស៊ីកវិនអានេះយើងនិយាយរឿងស៊ីកវិនណារឿងប្រាក់បណ្ណាការយើងអត់និយាយពីរឿង លុយកាក់ដែលយើងចរចាគ្នារវាងសម័យខ្លួនខាងប្រុសខាងស្រីដើម្បីប្រើប្រាស់ថ្ងៃឬអភិវិទ្យយើងអត់និយាយហ្នឹងទេគឺយើងនិយាយពីរឿង practical នេះឯងចឹងក្នុងករណីដែលប្តីលែងលះមុនពេលដែលរួមសង្វាស់ជាមួយគ្នាស្ត្រីនេះគឺមានសិទ្ធិប្រើតែពាក់កណ្ដាលទេចឹងពាក់កណ្ដាលទៀតគឺត្រូវតែឲ្យគេឲ្យគេវិញអត់មានជាកម្មសិទ្ធិរបស់យើងទៀតទេផ្ទុយទៅវិញបើសិនជាបុគ្គលណាហើយយករបស់គេទាំងអស់ខុសហើយក្នុងករណីនេះគឺខុសហើយ មិនអាចជួយធ្វើដូចគ្នាបានទេក្នុងករណីមួយទៀតអ្នកទាំងពីរបានគ្នាជាប្រិយប្រពន្ធហើយបានកូនបានចៅជាមួយគ្នាស៊ីកវ៉ាន់នេះគឺធ្លាក់ពេញហើយទៅលើស្ត្រីទេក៏ប៉ុន្តែអ្នកខ្លះគាត់យល់ល្បិចចេះព្រោះដោយសារមានសំណួរលើកឡើងគាត់យល់ល្បិចយ៉ាងម៉េចក្នុងនាមគាត់ជាបរិះការប្រឡាក់ការលេងលះគឺនៅលើកណ្ដាប់ដៃរបស់ប្តីប៉ុន្តែបើសិនជាប្រពន្ធរស់នៅមិនបានតាមរូបភាពណាមួយដែលគាត់មិនអាចរស់នៅបានទេហើយគាត់សុំលែងលះគាត់សុំដកខ្លួនណា ដែលអារ៉ាប់ហៅថាភុលគឺសូមលុះខ្លួននេះថាចឹងចាស់ដើម្បីឲ្យឲ្យរួចពីបន្ទុកជាប្រៃប្រពន្ធព្រោះដោយសារគាត់រស់នៅមិនបានក្នុងករណីនេះប្រសិនបើបរិះជាប្តីគាត់ធ្វើអត់ខុសទេនៅក្នុងច្បាប់សាសនាឥស្លាមទាំងការណាប់ប្រកបទាំងការគ្រប់គ្រងគ្រួសារទាំងរបៀបរស់នៅក្នុងគ្រួសារមានន័យថាគាត់ធ្វើស្របតាមច្បាប់ឥស្លាមហើយស្ត្រីនៅតែទាមទារសុំដកខ្លួនទៀតនោះគឺបរិះនឹងអាចមានសិទ្ធិក្នុងការដាក់តម្លៃថាបើសិនជាចង់ ផ្ដាច់សង្វាស់ឬការគេហៅថាប្រាក់អភិវិពានេះតាមរយៈនៃការបែកបែកគ្នានេះគឺគាត់ត្រូវតែទៀមទាសំណងគាត់អត់មានធ្វើអីខុសទេចឹងការទៀមទាសំណងនេះគឺប្រុសមានសិទ្ធិក្នុងករណីនេះទោះបីជាដាក់បិណ្ឌស៊ីកវិនឬក៏ដាក់តិចដាក់ច្រើនប៉ុន្តែជាការប្រសើរបើសិនជាយើងមិនអាចរស់នៅគ្នាហើយនៅគ្នាបានទេហើយឬក៏ដល់រូបភាពណាមួយដែលមិនអាចរស់នៅគ្នាបាននោះគឺមិនគាត់បីបរោះបានកូន2កូន3ដែលខាត់កូនមកស្វងទៅហើយក៏នៅទៀមទាយកអានេះមិនវាអត់សមទេ ណាដោយដែលអល់ឡោះក៏បានរំលឹកដែរបើឯងយល់យ៉ាងម៉េចបើក្នុងករណីដែលឯងរួមសង្វាក់ជាមួយគ្នាហើយដាច់ចិត្តយល់ដែរឬអីគឺមិនក៏បីទេអានេះបើសិនជាមិនអាចយល់នៅជាមួយគ្នាទេយើងបែកខ្លួននេះទៅអានេះជាលក្ខណៈច្បាប់តែបើក្នុងករណីដែលបរោះគាត់ធ្វើខុសចឹងខាងស្ត្រីមានសិទ្ធិក្នុងការបដិងថ្នាក់ដឹកនាំដើម្បីទាមទារយកសិទ្ធិត្រឹមត្រូវឧទាហរណ៍អ្នកខ្លះអត់ប្រល់ណាកកោះលេងក៏មិនលេងប្រល់ណាកកោះប្រល់អាការចិញ្ចឹមបីបាច់ប្រពន្ធក៏អត់ប្រល់ដែរណា វាខុសពីទិសដៅអ៊ីស្លាមព្រោះស្ត្រីនេះទន់ខ្សោយនេះត្រូវការការពុតគង់របស់ប្តីនេះដល់ប្តីគាត់លែងចោលហើយត្រង់ថាសុំបែកនេះគាត់អត់ព្រមលែងគាត់យកលេងមួយទៀតថាបើចង់លែងគាត់គឺតើតើឲ្យស៊ីកវិនគាត់វិញឬក៏ទៀមទាតម្លៃណាមួយក្នុងពេលដែលគ្នាទុនខ្សោយគ្មាននឹងអីផងហើយយើងទៅទៀមទាតែយើងភ្លេចគិតតែកំហុសរបស់យើងគឺយើងអត់បានគ្រប់គ្រងអ្នកដែលនៅក្រោមអាវ៉ាត់របស់ខ្លួនគឺប្រពន្ធរបស់ខ្លួននិងកូនរបស់ខ្លួននេះឯងចឹងចំណុចនេះស្ត្រីត្រូវតែមានចិត្តក្លាហានដើម្បីទៅប្តឹងថ្នាក់ដឹកនាំឥស្លាម ដើម្បីរកដំណោះស្រាយព្រោះគេមានច្បាប់របស់គេចឹងករណីនេះគឺមានសំណួរជាច្រើនដែលបានលើកឡើង ដោយសារភាពអយុត្តិធម៌មួយត្រូវបានប្រើប្រាស់ដោយបរិបខុសច្បាប់ចឹងក្នុងករណីនេះយើងសង្កេតមកវិញថាប្រសិនបើគាត់សិទ្ធិរបស់គាត់ត្រឹមត្រូវស្ត្រីមិនអាចអឺធ្វើការលែងលះបានទេតែបើសិទ្ធិរបស់គាត់ខុសហើយគាត់នៅតែបំពានទៅលើសិទ្ធិស្ត្រីមានតែទង្វើរបស់គាត់ខុសហើយគាត់នៅតែបំពានលើសិទ្ធិស្ត្រីគឺស្ត្រីត្រូវតែមានសិទ្ធិក្នុងការ ទៅប្រាប់ដឹកដាក់ដឹកនាំដើម្បីរកដំណោះស្រាយ ពីព្រោះនៅក្នុងសាសនាអ៊ីស្លាមមិនត្រូវបានបុគ្គលណាម្នាក់ត្រូវគេធ្វើកលឹមហើយគ្មានច្រកចេញគឺអត់មានទេអត់មានទេព្រោះយើងឃើញថាការខកខលច្រើននៅសម្រួលទាំងអស់នេះ ប្រហែលជារឿងពិតប្រកបមានពីព្រោះថាយើងមិនបានដឹងទេ យើងមិនអាចដឹងគ្រួសារណាមួយបានទេលើកតែគ្រួសារនឹងខ្លួនឯងជាអ្នកដែលដឹងរបៀបនៃការរស់នៅរួមនឹងគ្រួសារខ្លួនឯងអញ្ចឹងសូមកុំយកការប្របណ្ណការនេះធ្វើជានុយដើម្បីបំពេញទៅលើសិទ្ធិអ្នកដទៃជាពិសេសគឺបរិសុទ្ធជាប្តីឬក៏ស្ត្រីជាប្រពន្ធ ដាច់ខាតដាច់ខាតកុំកុំធ្វើដូច្នេះបើមិនដូច្នោះទេគឺអ្នកនោះត្រូវតែទទួលចំពោះមុខច្បាប់អល់ឡោះហ៊ូស៊ុបហានវតាឡា هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته